បាទសួស្តីថ្ងៃនេះយើងនឹងវិលមកជួបគ្នាសាជាថ្មី ហើយខ្ញុំនឹងលើកយកនៅវគ្គដំបូង នៅក្នុងការសិក្សាភាសាស៊ីមកធ្វើការចែករំលែកដល់អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមាននៅ3ចំណុចមកធ្វើការចែកជូនដល់អ្នកទាំងអស់គ្នា ដើម្បីធ្វើការសិក្សាក៏ដូចជាការស្វែងយល់អំពី C program ។ ចំណុចទី1សួរថាអ្វីគឺជាកម្មវិធី C ចំណុចទី2ខ្ញុំនឹងលើកយកនៅឧទាហរណ៍ Hello World មកធ្វើការពន្យល់ក៏ដូចជាធ្វើការបកស្រាយចំណុចទី3ខ្ញុំនឹងបង្ហាញក៏ដូចជាពន្យល់ឲ្យបានក្បោះក្បាយអំពី structure នៃភាសា C program ឥឡូវយើងចាប់ផ្ដើមដល់ចំណុចទី1ប្រសិនបើ គេសួរថាតើ C program គឺជាអ្វីចឹងអ្វីដែល ស្រួលនៅក្នុងការពន្យល់គឺយើងត្រូវដឹងថា C program គឺជាភាសាមួយដែលគេបង្កើតឡើង សម្រាប់ បង្កើតភាសាដទៃទៀត ណាអញ្ចឹងភាសា C program គឺជាភាសាមួយដែលមានសារៈសំខាន់ នៅក្នុងការបង្កើតនៅភាសាផ្សេងផ្សេងវាអាចត្រូវបានគេប្រើដើម្បីបង្កើតនៅ software ដូចជាប្រព័ន្ធគ្រប់គ្រងប្រព័ន្ធដំណើរការ ប្រព័ន្ធ compiler និងប្រព័ន្ធជាច្រើនផ្សេងផ្សេងទៀត C program គឺជាភាសាមួយដែល ងាយស្រួលនៅក្នុងការចាប់ផ្ដើមសិក្សាភាសាដទៃទៀតអញ្ចឹងមានន័យថាកាលណាយើងចេះអំពីភាសាស៊ីវាផ្ដល់លក្ខណៈងាយស្រួល ដើម្បីឲ្យយើង ទៅស្វែងយល់ក៏ដូចជាទៅសិក្សាបន្តនៅភាសាស៊ីបូកបូកភាសាស៊ីសាប ភាសាយ៉ាវ៉ាជាដើម។ ចឹងសំខាន់ ភាសាស៊ីគឺជាមូលដ្ឋាន គ្រឹះនៅក្នុងការសិក្សាស្វែងយល់នៅ ភាសាផ្សេងផ្សេងដទៃទៀតចំណុចទី2ចំណុចទី2គឺសួរថាអឺដើម្បីអាចបោះតម្លៃក៏ដូចជា output នៅពាក្យថា hello world ឲ្យឲ្យចេញនៅលើ screen តើយើងត្រូវសរសេរនៅ structure របស់វាបែបម៉េចនេះគឺជាឧទាហរណ៍ដើម្បី print level មកក្រៅអញ្ចឹងទី1គឺយើងត្រូវមាននៅ header file ទី1យើងត្រូវមាននៅ header file ទី2គឺយើងត្រូវមាននៅ int man ដែលតម្រូវឲ្យមានការបិទបើករង្វង់ខ្យល់បើកសំណុំ ចំណុចបន្ទាប់គឺ print s print s គឺជា keyword មួយសម្រាប់ចាប់យកតម្លៃដែលមាននៅក្នុង double quote បោះចេញមកក្រៅ ចំណុចបន្ទាប់គឺយើងធ្វើការ return 0បានន័យថា return តម្លៃដែលមាននៅ ក្នុង main ចេញមកខាងក្រៅអញ្ចឹងនេះគឺជា example មួយ ដែលយើងអាចធ្វើការ run នៅពាក្យថា hello world បង្ហាញនៅលើ screen របស់ Windows ជាដើមបន្ទាប់មកទៀតយើងត្រូវពន្យល់លម្អិតអំពី structure ក៏ដូចជាទម្រង់នៅ ក្នុងភាសា C អឺបន្ទាត់ទី1ដែលខ្ញុំបានបង្ហាញនៅ ក្នុង example ទ្រង់ជ្រូក include std.h គឺជា header file ដែលផ្ទុកនៅ compiler ដែលផ្ទុកនៅ keyword សម្រាប់ធ្វើការ run នៅ print s run នៅ keyword/n ដែលយើងបានសរសេរនៅក្នុង main ណាអញ្ចឹងដើម្បីអាចស្គាល់នៅ keyword ទាំងអស់នោះដាច់ខាត គឺយើងត្រូវ include នៅ library យើងនៅមាន library ជាច្រើនទៀតដែលយើងនឹងត្រូវជួបនិងលើកមកជជែកនៅក្នុងមេរៀនខាងក្រោយអឺបន្ទាត់បន្ទាប់បាទបន្ទាត់ពីបន្ទាប់ខាងដើមយើងមាន បន្ទាត់ មួយទៀតដែលយើងឲ្យឈ្មោះវាថា INT man អឺ INT man គឺជាទម្រង់ body គឺជាទីតាំងដែលយើងត្រូវសរសេរនៅ function មួយចំនួនចូលណាអញ្ចឹងដើម្បីសរសេរនៅមុខងារដែលជាជាគោលបំណងនៃកម្មវិធីនៅក្នុងភាសា C ដូចជាយើងមានគោលបំណងដើម្បីកណនាការបូកលេខមានគោលបំណងដើម្បីអឺបោះនៅ keyword ផ្សេងផ្សេងចេញមកក្រៅគឺយើងត្រូវសរសេរវានៅក្នុង block man នៅក្នុង block man នេះទៀតសោតក៏យើងអាចនឹងសរសេរនៅ command ឬក៏យើងសរសេរនៅ comment ដើម្បីអាចសម្គាល់ឬក៏ចំណាំ ដោយយើងគ្រាន់តែប្រើនៅ slash ផ្កាយហើយសរសេរនៅ comment ដែលយើងចង់ comment មកចប់ comment នោះក៏យើងត្រូវដាក់ផ្កាយបិទ slash មកវិញ នេះគឺជាការ comment ដែលមានលក្ខណៈជា sentence បានន័យថាយើងសរសេរបានច្រើនបន្ទាត់បើសិនជាយើង slash ពីរដងយើងអាច comment មួយ line បានន័យថាមួយជួរ យើងនឹងលំអិតទៅក្នុង comment line នៃមេរៀនខាងក្រោយទៀតឥឡូវយើងបន្ទាត់បន្ទាប់គឺ print s អញ្ចឹង print s គឺជាស្អីបាទ print s គឺជា function មួយដែលធ្វើការចាប់យកនៅអឺពាក្យចាប់យក នៅ sentence ដែលមាននៅក្នុង double quote បង្ហាញមកលើ screen ឃ្លាចុងក្រោយគឺ return 0 return 0គឺជាចំណុចចុងក្រោយនៃ main function សម្រាប់ធ្វើការ return នៅតម្លៃដែលមាននៅក្នុង main បោះចេញមកក្រៅអឺទាំង5ចំណុចនេះ ដែលយើងឲ្យឈ្មោះថា structure C program ដើម្បីអាចដំណើរការនៅការសរសេរកម្មវិធីបាន លុះត្រាតែយើងធ្វើការសរសេរដោយអនុវត្តទៅតាមជំហានទាំង5នេះចឹងយើងចុចទៅលើប៊ូតុងខាងដើមនឹង ដែលយើងឲ្យឈ្មោះថា new ហើយយើងយកពាក្យថា source file បាទមួយទៀតយើងអាចចុចទៅលើ file យកពាក្យថា new ហើយយើងយកពាក្យថា source file ក៏បានដែរអឺនេះគឺជា layout ក៏ដូចជា ទីតាំងដែលយើងត្រូវសរសេរអឺនៅ hello world ឥឡូវខ្ញុំសូមចូលទៅក្នុង tool អឺ edit option ហើយខ្ញុំនឹងជ្រើសរើស font អឺពង្រីកវាឲ្យកាន់តែធំ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការមើលខេចំណុចទី1ដែលយើងមិនអាចចោលបានគឺអឺចំណុចនៅក្នុងការ include បាទ include stdio.h ចឹងអ្នកទាំងអស់គ្នាត្រូវចាំនៅ clear ទី1បន្ទាត់ទី1នេះគឺ include stdio.h បាទយើងត្រូវចាំនៅអឺ header file របស់វាគឺ stdio.h មកពីពាក្យថា standard library ណា standard standard បានន័យថា standard input output អញ្ចឹងនេះគឺជា library នៅក្នុងការ ប្រើប្រាស់នៅ keyword ដែលមាននៅ ក្នុង man បន្ទាប់ពីទី2គឺ int man int man ដែលយើងត្រូវបិទបើកនៅសំណុំបិទបើកនៅសំណុំអឺបន្ទាប់មកគឺយើងបើកនៅសំណុំរួចយើងសរសេរបន្ទាត់ command បាទ command អញ្ចឹងយើងទៅសេទៅតាម structure របស់គេ គឺយើងដាក់សញ្ញាសំទោសគឺ slash ផ្កាយអឺត្រង់នេះ គឺយើងទៅសេថា this this is block demand uh, comment uh, multi-line, multi-line, okay, multi-line. Uh, this is block multi-line. បាទអញ្ចឹងយើងអាចបិទវិញបិទវិញអូខេអឺនៅពេលដែលយើងបិទវិញគឺយើងអាចសរសេរកូដនៅខាងនេះស្គាល់ហើយបាទយើងអាចសរសេរ command មួយទៀតថា this code run hellover hellover okay uh, this code run hellover okay okay យើង print s print s ខ្ញុំទៅ print s អឺយើងដាក់ថា hello world hello world បន្ទាប់មកយើងអាច slash n ដើម្បីចុះបន្ទាត់ slash n លាស់ n ចុះបន្ទាត់ and semicolon ដើម្បីបញ្ចប់នៅអឺ clear print បន្ទាប់មកយើង return 0បាទ return 0ខេនេះគឺជាចំណុចទាំង6ដែលយើងបាន លើកយកមកធ្វើការពន្យល់ ទី1គឺយើងប្រើនៅ line ដំបូងដែលយើងឲ្យឈ្មោះថា include stdio.h ចំណុចទី2គឺ int main ជា block main ចំណុចបន្ទាប់ការ comment យើងអាច comment បានពីររបៀបទី1គឺ multi line ទី2គឺ single line បន្ទាប់មកទៀតគឺយើងធ្វើការ print នៅតម្លៃដែលមាននៅក្នុង quote ចេញមកក្រៅតាមរយៈ keyword print ដែលយើងស្គាល់បាន នៅក្នុង stdio.h ចឹង stdio.h ផ្ទុក នៅ function ដើម្បីធ្វើការ print តម្លៃចេញក្រៅបាទយើងនឹងលំអិតវាឲ្យកាន់តែ maintain នៅពេលដែលយើងបានរៀនវានៅក្នុងមេរៀនបន្តបន្តទៀតចឹងនៅពេលដែលយើងសរសេរនៅអឺ function បាទមុខងារនៅក្នុង code របស់យើង រួចរាល់យើងនឹង return តម្លៃទាំងនោះ ចេញក្រៅតាម រយៈ keyword return 0អូខេបាទឥឡូវយើងអាចធ្វើការអឺ save file របស់យើងទៅបាទខ្ញុំសូមដាក់វានៅក្នុងអឺ folder មួយអឺខ្ញុំដាក់ថា new run គេខ្ញុំដាក់ថា new run អូខេតបមកយើង ដាក់ឈ្មោះរបស់វា hello hello world អូខេ hello world បន្ទាប់មកយើងជ្រើសរើសនៅ C software បាទយើងជ្រើសរើសនៅ C software អឺដើម្បីអាច compile វាកើត ឲ្យស្គាល់ទៅនឹង structure របស់ C ដាច់ខាត គឺយើងសៀវវាប្រភេទជា C file ដែលមាន extension .c អូខេយើងចុច C ឥឡូវយើងអាចដំណើរការ run បាន នៅ ក្នុងកម្មវិធី deal យើងអាចមានជំរើស 3ដើម្បី run ទី1គឺយើង compile វាមើលសិន ថាតើកូដរបស់យើងមានប្លុកកន្លែងណាមួយខុសដែរឬទេចឹងនៅពេលដែលវាមានប្លុកណាមួយខុសវានឹង compile មកប្រាប់យើងអំពីទីតាំងដែលខុសនោះចំណុចទីបន្ទាប់យើងអាច run វាតែម្ដងក្រោយពេលដែល compile រួច តែមួយទៀតយើងអាច ជឿជាក់ថាយើងសរសេរមិនខុសឬក៏យើងសរសេរទៅបានត្រឹមត្រូវ យើងអាចយកពាក្យថា compile and run បានន័យថាវា compile រួចវានឹងដំណើរការ run តែម្ដងបាទកូដយើងបើសិនជា យើងមើលទៅតាមការ click អំបញ្ញមិញអត់មានខុសទេយើងអាច compile and run តែម្ដងចឹងនេះគឺជា sentence ក៏ដូចជា clear ដែលយើងចង់ឲ្យវាបង្ហាញនៅក្នុងភាសា C អឺបាន output ហើយគឺ hello world អូខេអឺមេរៀននេះគឺ មានតែប៉ុណ្ណេះយើង នឹងជួបគ្នាបន្តនៅមេរៀនក្រោយទៀតសូមអរគុណ